Okay It's good and good for you អានេះជា slogan នៅក្នុងសភៅហ្នឹងហើយយើងក៏អាច យកអានឹងទៅគិតដែរហេតុអីបានគេប្រើ slogan បែបនេះសម្រាប់មុខវិជ្ជាយើង course របស់យើងបាទ chapter 11វាត្រូវគ្នាជាមួយនឹង chapter បន្តរបស់យើងដូចជា chapter ប្រមាណនេះគូភ្លេចទៅណា អញ្ចឹង chapter នេះគឺផ្ដោតសំខាន់ទៅលើ pricing strategy យុទ្ធសាស្ត្រថ្លៃណាគឺ P មួយទៀតគឺ P ថ្លៃថ្លៃលក់ price គេពេលនេះគឺសំដៅទៅលើ ថ្លៃលក់ មិនមែនថ្លៃអីផ្សេងទេថ្លៃទិញថ្លៃឬក៏អីហ្នឹងគឺអត់ទេគឺថ្លៃលក់ណា cost ប្រែថាថ្លៃដើម price គឺជាថ្លៃលក់ pricing strategy យុទ្ធសាស្ត្រក្នុងការកំណត់ថ្លៃលក់តែយើងត្រូវកំណត់យ៉ាងម៉េច អូខេអញ្ចឹងនៅក្នុងមេរៀននេះយើងមានអោឡាញជាច្រើន ទីមួយគឺ new product pricing strategy ទី2គឺ product mix pricing strategy ហើយទី3គឺ price adjustment strategy នេះ price change public policy and marketing អូខេអញ្ចឹងនៅក្នុងនេះគឺ យើងផ្ដោតសំខាន់ទៅលើទីការកំណត់យុទ្ធសាស្ត្រក្នុងការកំណត់ថ្លៃទៅលើផលិតផលថ្មីមួយទៀតយុទ្ធសាស្ត្រកំណត់ថ្លៃលក់ទៅលើផលិតផលចម្រុះមានន័យថាផលិតផលច្រើនប្រភេទយើងចាត់ចូលក្នុងប្រភេទផលិតផលតែមួយ មួយទៀតយុទ្ធសាស្ត្រក្នុងការកែសម្រួលឬក៏កែតម្រូវទៅលើថ្លៃលក់ហើយមួយទៀតការផ្លាស់ប្ដូរតម្លៃក៏ជាយុទ្ធសាស្ត្រមួយដែរ អូខេអញ្ចឹងសិតតែជាយុទ្ធសាស្ត្រនៅក្នុងការកំណត់ថ្លៃលក់បោះទំនិញមិនថាចាស់មិនថាថ្មីនៅក្នុងនេះអូខេនេះពាក្យនេះ Kodak Kodak នេះគឺ think នៃការគិត is it smarter to save money on printer or save money on ink នេះអ្វីដែលយើងត្រូវគិតសួរថាតើយើងគួរ សម្រាប់ចិត្ត save មានន័យថារកសន្សំលុយក្នុងការ print ឬក៏សន្សំលុយទៅលើទឹកថ្នាំនេះទិញទឹកថ្នាំឬក៏ទិញ printer ដែលមានគុណភាពល្អអញ្ចឹងទិញគុណភាព ទិញទិញទឹកថ្នាំដែល printer ដែលល្អជួយសន្សំចែកទឹកថ្នាំឬក៏ យើងសេវទៅលើ printer អញ្ចឹងបើសិនទិញទិញ printer ល្អមានន័យថាចំណាយថ្លៃខ្ពស់ចំណាយថ្លៃខ្ពស់លើមានគេអ្នក add ចូលច្រើនណាស់រឿង Telegram នេះ thank you អូខេនេះគ្រាន់តែជាចំណុចដែលយើងត្រូវគិតហើយពាក់ព័ន្ធជាមួយនឹងចំណុចហ្នឹងគឺកੁੰលឹះរបស់អតិថិជនហើយដែលគ្រូតែងតែប្រាប់ឬក៏មិនដឹងថាបានប្រាប់ថ្នាក់យើងឬក៏អត់ទេពាក់ព័ន្ធគ្នាជាមួយនឹង network marketing ណា network marketing គឺជាគំនិតនិងយុទ្ធសាស្ត្រក្នុងការដើរបិប្រាស់ចាកជាមួយនឹង price យុទ្ធសាស្ត្រថ្លៃលក់ដែលប្រាស់ចាកនឹងផ្នត់គំនិតរបស់អតិថិជន អតិថិជនគាត់ចង់សន្សំលុយអតិថិជនគាត់ចង់បាន ចំណាយលុយតិចតែ បានទទួលផលិតផលដែលមានគុណភាពដល់ពេល network marketing គាត់ដើរប្រច្រាស់ហ្នឹងណាគាត់ដើរប្រច្រាស់ប្រច្រាស់មិនប្រច្រាស់ត្រង់ថាត្រង់ថ្លៃលក់របស់គាត់គឺខ្ពស់ខណៈពេលដែលអតិថិជនគាត់សម្រាប់ចិត្តទិញឬក៏យកទៅប្រើប្រាស់ផលិតផលរបស់គាត់ហ្នឹងហើយសម្រាប់ network marketing អញ្ចឹងនៅក្នុងយុទ្ធសាស្ត្រថ្លៃលក់នេះគឺ បើសិនជាថ្លៃកាន់តែទាបគុណភាពល្អកាន់តែប្រសើរនេះហើយនៅក្នុងនេះកន្លឹះដែលគេប្រើគេពាក្យថានេះជាកន្លឹះនៅក្នុងហ្នឹង you only buy the printer one នេះទិញតែ printer មួយទៅគឺអាចប្រើបានហើយអញ្ចឹងបោះ Kodak ដែលជាគំនិតនៅក្នុងការចែកម្លែកយុទ្ធសាស្ត្រក្នុងការនឹងកំណត់ថ្លៃលក់អូខេ new product សម្រាប់យុទ្ធសាស្ត្រក្នុងការកំណត់ថ្លៃលក់ទៅលើផលិតផលថ្មីបាទនេះអញ្ចឹង product ដែលយើងត្រូវគិតគណៈពេលដែលជាផលិតផលថ្មី យើងគួរតែផ្ដោតសំខាន់ទៅលើអីអញ្ចឹងទី1គឺ marketing skimming pricing អានេះនេះ skimming pricing យុទ្ធសាស្ត្រទី1គឺយើងប្រើ skimming price skimming price យ៉ាងម៉េច skimming price ហ្នឹងគឺយើង ត្រូវសង្កេតទៅមើលតាមប្រភេទនៃយុទ្ធសាស្ត្រថ្លៃនៃថ្លៃលក់របស់ដៃគូប្រកួតប្រជែងឬក៏នៅលើទីផ្សារយើងចាប់ផ្ដើមកំណត់តាម លក្ខណៈបច្ចេកទេសដែលសមស្របឬក៏ប្រហាក់ប្រហែលគ្នាណាអាហ្នឹងគេហៅថា skimming pricing ទី2គឺ market penetration pricing យុទ្ធសាស្ត្រថ្លៃលក់ក្នុងការទន្ទ្រានទីផ្សារ ចឹងការទន្ទ្រានទីផ្សារគឺជាយុទ្ធសាស្ត្រមួយដើម្បីឲ្យយើង លក់ធូរថ្លៃជាងដៃគូគ្រប់ចែកឬក៏អាចមាន promotion ដាក់ថ្លៃលក់ធម្មតាប៉ុន្តែមាន promotion អាហ្នឹងជាយុទ្ធសាស្ត្រមិនបន្តបន្តណាមិនបន្តអញ្ចឹងជាទូទៅសម្រាប់យុទ្ធសាស្ត្រក្នុងការទន្ទ្រានទីផ្សារគឺត្រូវតែទៀបជាងដៃគូគ្រប់ចែកបើសិនជាយើង ជាផលិតផលថ្មីណាផលិតផលថ្មីគេអាចចាប់អារម្មណ៍ ទៅលើលក្ខណៈនៃផលិតផលរបស់យើងប៉ុន្តែថ្លៃគេសាញហើយធ្វើអីយើងថ្មី គេមិនទុកចិត្តតែនៅពេលដែលយើង ប្រើគេប្រើរបស់យើង បានល្អគេគិតថាយើងមានគុណភាពហើយយើងអាចតម្លើងថ្លៃបានអញ្ចឹងនៅក្នុងហ្នឹងគេប្រើពាក្យគេប្រើយុទ្ធសាស្ត្រថ្លៃកំណត់ថ្លៃលក់មួយគឺ penetration យុទ្ធសាស្ត្រថ្លៃលក់ឥឡូវគឺយើង skim រាល់ព័ត៌មានរាល់អីផ្សេងផ្សេងទៅលើថ្លៃបាត់ដៃគូគួបចែងលក់បហាប្រហែល តែកាន់តែខ្លាំងយើងប្រើ penetration ណាទន្ទ្រានទីផ្សារអានឹងចាំណានេះ skimming យុទ្ធសាស្ត្រ high initial price to skim revenue layer from the market អានេះលក់ផលិតផលដែលអាចទទួលបានប្រាក់ចំណូលច្រើនពីទីផ្សារនេះ product quality and image must support the price ពាក់ព័ន្ធជាមួយនឹងគុណភាពហើយជាមួយនឹងអឺគុណភាពជាមួយនឹងអឺ brand image and image នេះ image ហ្នឹងមិនមែនសំដៅទៅលើរូបភាពនៃឧបករណ៍របស់យើងទេសំដៅទៅលើម៉ាកយីហោណា image របស់យើងហ្នឹងហើយវាអាចទទួលបានប្រាក់ចំណូលដោយសារតែយើងចូលមកដល់ភ្លាមគឺយើងចាប់ដើមគិតគូរទៅលើតម្លៃរបស់ដៃគូ Google ជាហើយយើង លក់បាក់ផែលគេអាហ្នឹងយើងចំណេញណាអញ្ចឹងវាអាចទទួលបានប្រាក់ចំណូលខ្ពស់នៅលើទីផ្សារស្មើគ្នាជាមួយនឹងដៃគូប្រកួតប្រជែងរបស់យើងដែរណា buyer must want the product at the price សម្រាប់អ្នកទិញគឺគាត់ចង់បានផលិតផលនៅក្នុងតម្លៃនឹងពិតប្រាកដមានន័យថាទិញផលិតផលនឹងឲ្យសមជាមួយនឹងតម្លៃនឹង cost of product នេះ cost of producing ទៅលើ product is small volume should not cancel the advantage of higher price ទោះបីជាយើងផលិតនៅក្នុងតម្លៃធូរថ្លៃក៏ដោយយើងផលិតអស់ថ្លៃដើមទៀត cost ការផលិតផលិតផលដែលមានថ្លៃដើមទៀត in small amount in small volume ណាក៏យើងអាចនេះដែរទោះយើងផលិតក្នុងតម្លៃទាបក៏ដោយមានន័យថាផលិតទៅអស់ថ្លៃដើមទៀត គឺយើងនៅតែដាក់ថ្លៃខ្ពស់ដែរអាហ្នឹងយុទ្ធសាស្ត្រ skimming pricing Okay competitors should not be able to enter the market easily នេះពាក់ព័ន្ធជាមួយនឹងដៃគូប្រកួតប្រជែងគឺគឺយើងចេញទៅគឺយើងប្រកួតជាមួយ គេតែម្ដងហ្នឹងណាចឹងដៃគូប្រកួតប្រជែងដែលគេចង់ចូលមកទៀតឬក៏ជាមួយនឹងផលិតផលចាស់របស់គេ គេមាន មានន័យថាផលិតផលរបស់យើងវា បាក់ប្រហែលគ្នាជាមួយនឹងផលិតផលចាស់អ្នកចាស់របស់យើងជាមួយនឹង អ្នកថ្មីបន្តទៀតអញ្ចឹងក៏គេពិបាកចូលដែរអាហ្នឹងលក្ខណៈនៃ new product pricing strategy ប៉ុន្តែទូទៅគឺផ្ដោតសំខាន់ទៅលើ quality and product ហើយនឹង brand name ណាអាហ្នឹងចេញប៉ុន្តែទូទៅសម្រាប់ទីផ្សារនៅក្នុងការអនុវត្តគឺប្រើ penetration ដែលជារឿងមួយសំខាន់ដែលយើងត្រូវប្រើ ហ្នឹងអញ្ចឹងពេលខ្លះជារឿងមួយល្អខណៈពេលដែលយើងស្វែងយល់ហើយទិញតំណែងពីផលិតផលថ្មីដែលចិត្តឈានជើងចូលក្នុងប្រទេសឬក៏ចាប់ផ្ដើមលក់នៅក្នុងប្រទេសអញ្ចឹងតម្លៃវាតែងតែធូរថ្លៃហើយអញ្ចឹងយើងមើលចាក់ស្ដាយណាប៉ិនក៏ត្រូវមើលទៅលើប្រភេទនៃផលិតផលបើយើងអាចទទួលយកបានអូខេទិញទៅល្អហើយក្រោយមកទៀតប្រកាសជាគេ increase ថ្លៃហើយណាអញ្ចឹងជាទូទៅអ្នកខ្លះគាត់ប្រើ skimming មុន ណាចេញមកឌីងហ្មងណាមួយទៀតជួនគេខ្លះគេប្រើ presentation ប៉ិនភាកច្រើន most of company over use the presentation pricing strategy អានឹងឯងដែលជារឿងសំខាន់របស់ក្រុមហ៊ុន ក្នុងការវាយលុកទីផ្សារអាហ្នឹងគេហៅថាយុទ្ធសាស្ត្រក្នុងការទន្ទ្រានទីផ្សារមានន័យថាយើងត្រូវបញ្ជ្រាបផលិតផលរបស់យើងឲ្យចូលទៅលើទីផ្សារព្រោះផលិតផលខ្លះវាយអត់ចូលទេ អូខេអញ្ចឹង penetration strategy pricing strategy នេះនេះ set low initial price តម្លៃទាបពីដំបូង in order ក្នុងការទន្ទ្រានទីផ្សារឲ្យបានលឿនហើយចាប់យក ទំហំទីផ្សារឲ្យបានច្រើនហើយមាន market share កាន់តែធំអាហ្នឹងគឺ គេហៅ ប្រើយុទ្ធសាស្ត្រទន្ទ្រានទីផ្សារអញ្ចឹងពេលដែលយើង កំណត់ថ្លៃ យើងត្រូវសម្លឹងទៅមើលដៃគូប្រកួតប្រជែងរបស់យើង ថាតើដៃគូប្រកួតប្រជែងរបស់យើងហ្នឹងគាត់មានលក់ផលិតផលក្នុង កម្រិតណាតម្លៃយ៉ាងម៉េចគុណភាពយ៉ាងម៉េចហើយយើងកំណត់តម្លៃទន្ទ្រានយុទ្ធប្រើយុទ្ធសាស្ត្រទន្ទ្រានទីផ្សារដែលមានដាក់តម្លៃទៀតជាងដៃគូប្រកួតប្រជែងហ្នឹងអ្នកខ្លះអត់ទេគាត់ប្រើដើម្បីកុំឲ្យខូចថ្លៃគាត់ដាក់តម្លៃធម្មតា តែគាត់សុកចិត្តគាត់ promotion ក្នុងឱកាស promotion ដើម្បីតន្ត្រីភាសាគាត់ promotion វាយលុកទីផ្សារថ្មីនឹងគាត់ប្រើមួយទៀត price sensitive market នេះអា price របស់គេហ្នឹងគឺត្រូវគិតមើលធ្វើម៉េចវា មាន លក្ខណៈចាស់ទៅពលទៅលើទីផ្សារខ្លាំងមានន័យថាវារសើបមែនទែនតម្លៃដែលគិតថាអតិជនគាត់នឹងកម្រើកអាចទិញចង់ចង់គាត់ទៅទិញផលិតផលរបស់យើងនេះ inverse relationship of production and distribution cost to sell grow នេះរឿងដែលសំខាន់បំផុត គឺ អាចកាត់ថ្លៃថ្លៃផលិតផលឬក៏ថ្លៃចាយចាយជាដើម ដើម្បីធ្វើឲ្យការលក់នឹងកើនឡើង អាចចំណេញតិចតែលក់មានបរិមាណច្រើនអាហ្នឹងចំណុចបន្ត low price market competition out of the market មួយទៀតនេះ តម្លៃថ្លៃលក់ទៀបអាចពេលខ្លះធ្វើឲ្យដៃគូប្រកួតប្រជែងគាត់រត់ចោលសមរភូមិហ្នឹងណាចឹងខណៈពេលដែលយើងប្រើយុទ្ធសាស្ត្រហ្នឹងហើយយុទ្ធសាស្ត្រនេះត្រូវបានគេប្រើ ហើយដៃគូសង្កេតឃើញហើយយូរហើយសម្រាប់ B line គ្នាយើងក៏ស្គាល់ដែរក្រុមហ៊ុន B line ជាមួយនឹងក្រុមហ៊ុន sell card រហូតដល់ពេលបច្ចុប្បន្ននេះមានក្រុមហ៊ុនតែប្រមាណទេកន្លងមកគឺមានក្រុមហ៊ុនច្រើនមាន Beeline មាន Smart មាន sell card មានអឺ Sinavatra 011ហើយមាន Medphone មាន018 Excel មានច្រើន Hello 015 016អាហ្នឹងសិតតាជាយុទ្ធសាស្ត្រតែគេ វាយលុកទីផ្សារហើយ ដែលចូលមកក្រោយគេគឺ Beeline Beeline គឺគាត់ design logo ក៏ដូចជាយុទ្ធសាស្ត្ររបស់គាត់ខ្លាំងមែនទែនក្នុងការវាយលុកទីផ្សារហើយគាត់ប្រើយុទ្ធសាស្ត្រទន្ទ្រានទីផ្សារនេះដើម្បីវាយលុកទីផ្សារយក market share ឲ្យធំរបស់គាត់មានការជជែក free super zero មានអីផ្សេងផ្សេងជាច្រើនដែលធ្វើឲ្យដៃគូប្រកួតជែងនឹងទប់ជើងអត់នឹងដែរដែលគេ promotion ដែលគេប្រើរាល់ថ្ងៃចំណូលគេចូលជាប្រចាំហើយ គេបញ្ចូលលុយប្រចាំខែប្រចាំអីធម្មតាណាពេលប៊ីឡាញចូលគេចាប់ផ្ដើមមានកញ្ចប់គ្រួសារមានកញ្ចប់បុគ្គលកញ្ចប់ការងារអស់បាត់ហើយសិតតែ free សិតតែ free SIM ចែក free សេវាប្រើ free នេះនេះគឺជាយុទ្ធសាស្ត្រអឺវាយលោកទីប៉ាទន្ទ្រានទីផ្សារណានៅពេលដែលអឺប្រើយុទ្ធសាស្ត្រនេះបានមួយរយៈ ដោយសារតែមានកតា influence ពីឯកជនទៅរដ្ឋឬក៏រដ្ឋឯកជនហ្នឹងគឺទន្ទឹមនឹងគ្នាក៏មានការកំណត់ថ្លៃលក់ដែលសេវារបស់អ៊ីនធឺណិតសេវារបស់ប្រព័ន្ធ network របស់ទូរស័ព្ទហ្នឹងត្រូវកម្រិតទាបប្រមាណកម្រិតខ្ពស់ប្រមាណគេយកយុទ្ធសាស្ត្រមួយសម្រាប់រដ្ឋគឺ take action ទៅលើការធានាអឺអាជីវកម្មរបស់សហគ្រិន ដែលកុំឲ្យមានការប្រកួតប្រជែងឬក៏សង្គ្រាមសហគ្រិនពលរដ្ឋមាន សិទ្ធិនៅក្នុងការ ទប់ស្កាត់ដើម្បីកុំឲ្យអឺមានការដួលរលំអង្គភាពមួយទៅអង្គភាពមួយអញ្ចឹងបើសិនជាអង្គភាព មួយដួលរលំក៏រដ្ឋាភិបាលក៏មានជាបន្ទុកធ្ងន់របស់រដ្ឋាភិបាលមួយដែរដែល ទី1គឺបញ្ហាអត់ការងារធ្វើទី2គឺអឺបញ្ហាសេដ្ឋកិច្ចអញ្ចឹង រដ្ឋមានសិទ្ធិក្នុងការអន្តរាគមន៍ហើយដោយសារតែវាមានកត្តាផ្សេងផ្សេងជាច្រើន ជំរុញរដ្ឋក៏បានបញ្ចេញនៅគោលការណ៍កំណត់ដើម្បី កំណត់ថ្លៃលក់ណាកំណត់ថ្លៃលក់ចេញរបស់អតិថិជន ក្នុងការខលចេញ1នាទីប្រហែលមិនឲ្យក្រោមពីឬក៏ចាប់ពី2សេនឬក៏3សេនឬក៏5សេនអញ្ចឹងទៅក្នុង1នាទីអាហ្នឹងកំណត់ណា នឹងมันអាច free ប៉ុន្តែ promotion គេអាចបានកំណត់ទេនឹងយុទ្ធសាស្ត្រ promotion អានឹងរឿងផ្សេងប៉ុន្តែកំណត់ថ្លៃលក់ផ្សេងនឹងវាអត់ free ទេបើអានោះ free អញ្ចឹងហើយមករយៈក្រោយមកបាត់ឈឹងណាសេវាបន្ទាប់ពីកំណត់យុទ្ធសាស្ត្រហ្នឹងទៅ គេចាប់ផ្ដើមទិញ B-line ចោលហ្នឹង B-line ត្រូវបខំចិត្តលក់ចោលអាហ្នឹងក្រុមហ៊ុន B-line រហូតដល់ឥឡូវបាត់ ឈ្មោះពីពិភពគុណមានន័យថាអត់មានឈ្មោះអត់មានអីនៅក្នុងទីផ្សារទេអាហ្នឹងប្រកួតគេមឈ្នះអាហ្នឹងគេលាយខ្លួនឯងមិនវាអស់លុយទេ គឺរដ្ឋជាអ្នកកំណត់ហើយគេមានយុទ្ធសាស្ត្រផ្សេងទៀតផ្លូវផ្សេងទៀតណាដើម្បីធ្វើអញ្ចឹងអឺហើយបន្ទាប់មកបានរាល់សេវាទាំងអស់ចាប់ផ្ដើម merge បញ្ចូលគ្នាក្រុមហ៊ុនណាត្រូវលក់បានលក់ក្រុមហ៊ុនណាមិនលក់ ត្រូវអីតាមនឹងចាក់ស្ដែងអញ្ចឹងក៏លក់ឲ្យ merge បញ្ចូលគ្នា Hello ចូល Smart អញ្ចឹងទៅហើយ Sale Card មាន11បន្ថែមមកមានក្រុមហ៊ុនផ្សេងផ្សេងទៀតបញ្ចូលមកអាហ្នឹងតែជាយុទ្ធសាស្ត្រថ្លៃលក់ដែលគេប្រើប៉ុន្តែអ្វីដែលលោកគ្រូសង្កេតមើលឃើញចំណុចល្អនោះគឺពាក់ព័ន្ធគ្នាជាមួយនឹងយុទ្ធសាស្ត្រទន្ទ្រានទីផ្សាររបស់ Beeline គឺគាត់ដើរល្អមែនទែនអាហ្នឹងនឹងហើយដៃគូគ្រប់ជែងក៏អាចដួលរលំដែរនៅក្នុងពេលដែលគាត់ប្រើយុទ្ធសាស្ត្រហ្នឹងណា អូខេមួយទៀតចំណុចបន្តគេនិយាយពីយុទ្ធសាស្ត្រក្នុងការកំណត់ថ្លៃលក់ ចម្រោះអូខេអញ្ចឹងពាក់ព័ន្ធគ្នាជាមួយនឹងអឺយុទ្ធសាស្ត្រក្នុងការលក់កំណត់ថ្លៃលក់ចម្រោះគឺមាន5ចំណុចទី1គឺ product line pricing ចំណុចទី2 product optional product pricing ទី2 captive product pricing ទី4 buy product pricing product bundle pricing ហ្នឹងជាយុទ្ធសាស្ត្រនៃ product មិនអញ្ចឹងអាអា5ហ្នឹងលក្ខណៈយ៉ាងម៉េចខណៈពេលដែលយើងដំណើរការទៅលើ ទីផ្សារអញ្ចឹងយុទ្ធសាស្ត្រក្នុងការកំណត់ថ្លៃលក់ចម្រុះហ្នឹងវាមាន5ចំណុចផ្សេងផ្សេងគ្នាទៅតាមប្រភេទនៃផលិតផលអូខេ នេះ product line pricing ត្រូវបានគេកំណត់នេះ into account the cost difference between product in line customer evaluation of their feature and competitor price រឿងដែលសំខាន់នៅក្នុង product line pricing ហ្នឹងគឺយើងត្រូវ ចេះកំណត់ប្រភេទផលិតផលប្រភេទផលិតផល ដែលមាន ក្នុងខ្សែតែមួយ product line ឬក៏ line តែមួយ product តែមួយ ឬក៏ខ្សែ cosmetic product line របស់វាមានអីខ្លះអញ្ចឹងម៉ាស៊េរីរបស់វាវាមាន product cosmetic ហ្នឹងមានអីអញ្ចឹងនៅក្នុង product cosmetic ហ្នឹងវាមាន line វាបន្តទៀតប្រភេទពួកអឺលេលេវាមានប្រមាណប្រភេទអាហ្នឹង line របស់លេអញ្ចឹងណាអាហ្នឹងអញ្ចឹង line របស់លេ line អាហ្នឹងនិយាយថាការកំណត់ពាក្យថា product line គឺសំដៅទៅលើ product ដែលមាន លក្ខណៈប្រហាក់ប្រហែលគ្នាស្ថិតនៅក្នុងប្រភេទ ស្រដៀងគ្នាហើយអ្វីដែលយើងកំណត់ នៅក្នុង product price line pricing ហ្នឹងគឺ យើងធៀបជាមួយនឹងដៃគូប្រកួតប្រជែងដែរណាតាមរយៈការវាយតម្លៃរបស់អតិថិជនអញ្ចឹង product line នេះគឺយើងដំបូងយើងត្រូវចេះ កំណត់ប្រភេទថា line ណា product ណាដែលជា line តែមួយមានប្រមាណ line line អីខ្លះយើងត្រូវគិតយើងត្រូវកាន់ អញ្ចឹងណាហើយតម្លៃវាយ៉ាងម៉េចដែរធៀបជាមួយនឹង product អញ្ចឹងអានេះយើងត្រូវចេះញែកទៅលើ product នីមួយនីមួយអូខេមួយទៀត optional product pricing option នេះ option optional or accessory product along with the main product optional សំដៅទៅលើផលិតផលដែលមានហើយវាមាន accessory ផ្សេងទៀតដែលយើងអាចជ្រើសរើសឲ្យបានឧទាហរណ៍យើងលក់ទូរស័ព្ទ product main main product គឺទូរស័ព្ទ ប៉ុន្តែ optional product វាមាន accessory product ដូចជាខ្សែកាសហើយ sticker screen អីយ៉ាងទៅណាអាហ្នឹងជាចំណុចដែលយើងយកមកលក់បន្ថែមអាហ្នឹងគេហៅថា optional product អញ្ចឹងយើងត្រូវយកកំណត់ថ្លៃលក់យ៉ាងម៉េចណាអូខេចំណុចបន្ត capture product pricing នេះពាក់ព័ន្ធគ្នាជាមួយនឹង product ដែល must be used along with the main product គេថា capture product គឺសំដៅទៅលើប្រភេទ product ទាំងឡាយណា ដែលជា product ដែលត្រូវតែចាំបាច់ប្រើឧទាហរណ៍ថាឆ្នាំងសាអញ្ចឹងទិញទូរស័ព្ទបើអត់មាន ឆ្នាំងសាអត់បានទេត្រូវតែមានឆ្នាំងសាអាហ្នឹងគេហៅថា capture product អញ្ចឹង យើងគួរកំណត់ថ្លៃទៅតាមប្រភេទនៃផលិតផលអញ្ចឹងយុទ្ធសាស្ត្រនៅក្នុង product mix ហ្នឹងគឺទៅទៅប្រើលក្ខណៈនៃថ្លៃរួមទាំងអឺផលិតផល ដែលចាំបាច់ប្រើជាមួយនឹងផលិតផលចម្បងអញ្ចឹងអញ្ចឹងហើយអ្នកខ្លះគាត់តាក់ទងជាមួយនឹង product ហ្នឹងគឺគាត់លក់ ហើយក៏ដូចជាគាត់កេងចំណេញតាមរយៈឲ្យរបស់អាយអញ្ចឹងទិញទូរស័ព្ទគាត់ចាប់ផ្ដើមដូរណាដូររបស់អាយយកមកនេះរបស់ស៊ីនអត់មានទេអញ្ចឹងគាត់ដូរយករបស់អាយឬក៏អាយដែរប្រភេទល្អដែរប៉ុន្តែល្អអាលេខ1របស់គេល្អហ្នឹងណាហ្នឹងប៉ុន្តែមិនមែនជារបស់ស៊ីនរបស់វាអញ្ចឹងបើយ៉ាងទិញហែកប្រអប់មកវាមាន ឆ្នាំងសាវាមានកាសវាមានអីនៅនឹងអញ្ចឹងពេលទិញអឺនៅក្នុងប្រអប់ហែកមកមានដល់ពេលយីយកមកគេចាប់ប្រាំដូរប្រភេទដូរអាស៊ីននឹងចេញដាក់អំបោះអឺអឺ second hand ឬក៏របស់ថ្មីដែរប៉ុន្តែលេខ1អាហ្នឹងអាហ្នឹងសម្រាប់អតិថិជនគាត់អត់ដឹងទេតែអ្នកលក់គាត់ដឹងហើយគាត់អាចប្រើនឹងបានណា ប៉ិនមិនមែនប្រើយុទ្ធសាស្ត្រនឹងដើម្បីនេះណាមានន័យថាអា product ដែលជា captive product ជាមួយនឹង product main product ហ្នឹងគឺគាត់កេងចំណេញថ្លៃហ្នឹងគាត់យកអាហ្នឹងឧទាហរណ៍កាស៊ីនឬក៏ឆ្នាំងសាក់ស៊ីនមួយអឺ15ដុល្លារអញ្ចឹងគាត់ឲ្យអាកាសធម្មតាគាត់ទិញកាសចិន ដែលល្អលេខ1របស់គាត់ហ្នឹងត្រឹមតែ4 5រៀលទិញមកយកមកឲ្យអញ្ចឹងគាត់យកអានោះ5 10យកទៅលក់ គាត់កេងចំណេញអាហ្នឹងណាអាហ្នឹងមិនមែនគាត់ប្រើយុទ្ធសាស្ត្រ captive ទេអាហ្នឹងគឺគាត់កេងចំណេញអា main product អឺ captive product ហ្នឹងដើម្បីលក់ ក្នុងតម្លៃផ្សេងអាហ្នឹងហ៎អញ្ចឹងសម្រាប់ captive product គឺយើងលក់ក្នុងតម្លៃមួយ សមរម្យដែលជាមួយនឹងតម្លៃនៃតំណែងផលិតផលអូខេចូលដល់ buy product pricing នេះ refer to product with little or no value produced as a result of the main product producer will seek little or no profit other than the cost to cover uh, storage and delivery នៅក្នុងយុទ្ធសាស្ត្រថ្លៃមួយនេះគឺជាយុទ្ធសាស្ត្រថ្លៃផ្អែកទៅតាមប្រភេទនៃផលិតផលប្រភេទនៃផលិតផលអាប្រភេទទី1គឺ ប្រភេទនៃអឺ product line ប្រភេទទៅតាមប្រភេទនៃ line នីមួយនីមួយប្រភេទទី2និយាយពី optional optional គឺតាមប្រភេទ accessory ដែលនៅជាមួយនឹង main product ហើយក៏ប្រភេទទី3គឺ captive ដែលជាអឺ product ដែលត្រូវតែ along with មានន័យថា product ដែលត្រូវតែប្រើជាមួយនឹង main product អាហ្នឹង captive ហើយ buy product នេះគឺសំដៅទៅលើ ប្រភេទ product ទាំងឡាយណាដែលពុំសូវមានការផលិតហ្នឹងពុំសូវមានការផលិត ឬក៏អឺអ្នកផលិតគាត់គិតថាមិនសូវមានប្រយោជន៍សម្រាប់ប្រើប្រាស់អញ្ចឹងគេហៅប្រើពាក្យថា buy product pricing អញ្ចឹងឬក៏គេប្រើពាក្យថាយុទ្ធសាស្ត្រថ្លៃលក់ទៅលើទំនិញទាំងឡាយណាដែល កម្រអញ្ចឹងជាទូទៅអាបាយ product pricing ហ្នឹងភាគច្រើនគឺតម្លៃខ្ពស់ដែលគេកំណត់ទៅលើថ្លៃខ្ពស់មែនទែនក្នុងការប្រើប្រាស់ក្នុងការទទួលហើយអ្នកដែលរគឺក៏ថ្លៃរបានក៏ថ្លៃហើយបើរក៏មិនងាយនឹងរអាហ្នឹងគេហៅថា buy product pricing អូខេចុងក្រោយសម្រាប់ product មិនហ្នឹងគឺ product bundle pricing combine several product at a reduced price មួយទៀតអា product bundle ហ្នឹងគឺប្រភេទហាង computer គាត់ដាក់ថ្លៃអឺ computer មួយទិញក្នុងតម្លៃប៉ុណ្ណេះដែលគាត់ offer អីខ្លះមានតាំងពី screen មានតាំង keyboard បិទពីលើមានតាំងពីអត់ sticker អត់ scot ឲ្យទៀត មានតាំងពីម៉ៅម៉ៅភេទ keyboard ណាមកមកទាំងអស់ហើយត្រូវមានកាសដាក់កាសទៀតមាន flash ដាក់ flash ទៀតអាហ្នឹងអញ្ចឹងគាត់គាត់បូកបញ្ចូលគ្នានៅក្នុងតម្លៃហ្នឹងទាំងអស់ហើយរាល់ accessory ដែលគាត់ free ឲ្យមានន័យថាគាត់ទិញ computer តម្លៃ300ដុល្លារគាត់ free ឲ្យអីខ្លះ10មុខ5មុខអាហ្នឹងគេហៅថា product bundle pricing យុទ្ធសាស្ត្រក្នុងការរៀបចំលក់ តាមបែបផលិតផលរួមបញ្ចូលគ្នា ដើម្បីបញ្ចុះថ្លៃអញ្ចឹងថ្លៃមួយមួយគាត់ចំណេញមួយ1រៀល1រៀល1រៀល1រៀលសរុបយើងទាំងអស់ទៅដាក់ចូលឲ្យអតិជនអតិជនគាត់បើសិនជាគាត់ទៅទិញកាសនឹងមួយតម្លៃប៉ុន្មានកាសនឹងមួយតម្លៃអាចថា10រៀល20រៀលអ flash 7 8រៀលអអឺម៉ៅផេត keyboard ហ្នឹងបើគាត់ទិញតម្លៃប៉ុណ្ណេះប៉ុណ្ណេះសរុបបញ្ចូលគ្នាគាត់យកសរុបមកហើយ សរុបបញ្ចូលហើយគាត់ដាក់តម្លៃមួយសមស្របកុំព្យូទ័រថ្លៃដើមគាត់ទិញប្រមាណគាត់យកមកលក់វិញប្រមាណអញ្ចឹងគាត់ចំណេញប្រមាណយកមកបូកបញ្ចូលគ្នាទៅគាត់ discount ជាកញ្ចប់អញ្ចឹងគាត់ថាទិញ computer free អានេះទិញ computer free 10មុខទី5មុខពី3មុខអីចឹងទៅអាហ្នឹងអាហ្នឹងគេហៅថា product bundle pricing ហ្នឹងជាយុទ្ធសាស្ត្ររបស់យើងណា នៅក្នុងយុទ្ធសាស្ត្រមួយជាទូទៅគេប្រើនេះច្រើនហើយនៅក្នុងបរិបទយើងអា2 3ខាងមុខមិនសូវទេច្រើនតែប្រើ product bundle pricing strategy ណាអានៅក្នុង product មិនទេណាអា product capsule មួយរឿងដែលគេប្រើ ពេញនិយមជាងគេ product bundle ជាមួយនឹង product line នេះ optional capsule ជាមួយនឹង buy product pricing មិនសូវមានអ្នកប្រើទេណាសូវឃើញទេ ហើយអ្វីដែលប្រើគឺ product line ជាមួយនឹង product bundle pricing នៅក្នុងបរិបទប្រទេសយើងដែលគ្រូសង្កេតឃើញហើយតាមក្រុមហ៊ុនប្រទេសផ្សេងផ្សេងទៀតគ្រូមិនសូវបាន ចាប់អារម្មណ៍ដែរមួយរយៈទៅលើយុទ្ធសាស្ត្រថ្លៃលក់នៅក្នុងហ្នឹងនៃ product mix ឬក៏ product mix ពេលគេនិយាយពី product mix price mix អឺ price mix ហ្នឹងគឺភាគច្រើនគេប្រើហ្នឹងហើយ product bundle ជាមួយនឹង product line អូខេ មួយទៀត price adjustment strategy ហ្នឹងចូលដល់យុទ្ធសាស្ត្របន្តណាយុទ្ធសាស្ត្រក្នុងការកែសម្រួល ថ្លៃលក់នេះបន្ទាប់ពីយើងចង់ដាក់កំណត់ថ្លៃលក់ហើយ យើងចង់កែសម្រួលក៏យើងកែសម្រួលបានដែរអញ្ចឹងនៅក្នុងយុទ្ធសាស្ត្រក្នុងការកែសម្រួលនេះ មាន2 4 6 7ក្នុងការកំណត់ថ្លៃលក់ ដើម្បីកែតម្រូវទៅលើតម្លៃលក់ចាស់ណាតម្លៃលក់ចាស់ដោយគ្រូបានលើកឡើងមិញថាដាក់កំណត់ថ្លៃធម្មតាថ្លៃពេញឧទាហរណ៍ដាក់បើលក់ យើងតម្លៃលក់យើងប្រមាណទូរស័ព្ទមួយដែលរៀង feature យើងផលិតទៅរៀង feature ប្រហាក់ប្រហែលជាមួយនឹង iPhone ស៊េរីថ្មីហើយយើងលក់ក្នុងតម្លៃ300ដុល្លារពេញតែនៅពេលដែលយើងចង់កែតម្រូវយើងប្រើយុទ្ធសាស្ត្របន្ត ឬក៏យើង discount នេះ discount and allowance pricing នេះអញ្ចឹងយុទ្ធសាស្ត្រទី1ទី2អូខេតោះអញ្ចឹងវាមាន7 price discount and allowance pricing ទី1 segmented pricing ទី2ទី3 psychological pricing ទី4 promotional pricing ណាទី5 geographical pricing ទី6 dynamic pricing ហើយនិងទី7 international pricing អញ្ចឹងនៅ ក្នុងយុទ្ធសាស្ត្រនៃការកែសម្រួលទៅលើថ្លៃលក់ គឺយើងត្រូវប្រើយុទ្ធសាស្ត្រទាំងអស់នេះដើម្បីកែសម្រួលប៉ិនជាទូទៅ គឺយើងឃើញហើយណាជាក់ស្ដែងមានលក្ខណៈលក្ខណៈនីមួយនីមួយត្រូវបានអនុវត្តអូខេតោះ discount and allowance pricing reduce price to revert customer response such as paying early or promoting the product នេះអញ្ចឹងរឿងដែលសំខាន់គឺយើងប្រើយុទ្ធសាស្ត្រក្នុងការកែសម្រួលថ្លៃលក់របស់យើងណាពេលដែលយើងលក់ឲ្យឆ្អែតបានចំណេញហើយចាប់ផ្ដើមកែសម្រួលដល់ពេលមួយដល់រដូវមួយយើងចាប់ផ្ដើមប្រើយុទ្ធសាស្ត្រក្នុងការកែសម្រួលថ្លៃថ្លៃលក់អញ្ចឹងយើង discount ហើយឬក៏យើងប្រើ allowance មានន័យថា យើង អាចបញ្ចុះថ្លៃលក់ឲ្យអតិថិជនបាន តាមរយៈ discount ឬក៏ allowance មានន័យថាឲ្យលុយ payback ទៅវិញតាមរយៈអីអ្នកឯងទិញអានេះសន្សំលុយបានប៉ុណ្ណេះអ្នកឯងទិញអានេះបានអន្សំលុយប៉ុណ្ណេះហ្នឹង allowance ណា allowance sale ដូចមួយរយៈក្រោយនេះ ដូចជា Sinsimiko ប្រើ allowance ណា discount and allowance គាត់បញ្ចុះតម្លៃតាមរយៈហ្នឹងហើយគាត់ដាក់តម្លៃ discount នៅក្នុង promotion គាត់ដាក់ ទិញឆ្នាំងបាយទិញទូរទស្សន៍ទិញអីគាត់ដាក់សេវបានប្រមាណ10ដុល្លារ20ដុល្លារគាត់សេវនៅក្នុងហ្នឹងហើយយើងមើលមិនស្រួលឃើញអាក្រដាស់ promotion តែអាហ្នឹងទូតកកហ្នឹងតម្លៃ10ដុល្លារហ្នឹងណាយ៉ាត់ហ្នឹងជាយុទ្ធសាស្ត្រមួយដែរសម្រាប់គេ ការពិតអន្សំយើងបានយើងចំណេញបានម៉េចប៉ុណ្ណេះចំណេញបានប៉ុណ្ណេះមានន័យថាគេឲ្យ allowance យើងមកវិញឲ្យលុយយើងមកវិញតាមរយៈ គោលការណ៍របស់គេអានឹងយើងទៅស្វែងយល់បន្ថែមទៅលើយុទ្ធសាស្ត្ររបស់ស៊ិនស៊ីមីកូស៊ិនស៊ីមីកូមានច្រើនដែរនៅអឺសូយ៉ាក៏មាន នៅផ្លូវមនីវងក៏មានណានៅសាខាវាច្រើនដែរណាផ្លូវសៃអនុក៏មាន ផ្លូវកម្ពុជាក្រោមក៏មានចិត្ត BS ចាស់នេះណាអូខេ price adjustment បន្តនេះ Simon ទៀត pricing ការកំណត់ថ្លៃលក់ដោយផ្អែកទៅតាមចំណាយទីផ្សារណាតែការកាត់ចំណាយទីផ្សាររបស់ Avion គឺគុណភាព ទៅលើ high price នេះ use when company sell a product at two or more price even through the difference is not based on cost នេះ កាត់ចំណាយទីផ្សារហើយផ្ញើលក់តម្លៃដោយផ្អែកទៅតាមចំណាយទីផ្សារនីមួយនីមួយអាចចំណាយទីផ្សារ high ខ្លះ low ខ្លះសម្រាប់ក្មេងសម្រាប់អីយ៉ាងទៅអញ្ចឹងដបនេះក៏ដូចគ្នាដែរអញ្ចឹងអេវយ៉ងទឹកតែមួយទេណាទឹកតែមួយទេការវេចខ្ចប់ផ្សេងគ្នាហើយដាក់លក់នៅក្នុងតម្លៃផ្សេងគ្នាទៅតាមប្រភេទមនុស្សផ្សេងគ្នាណាអេវយ៉ងណាហ្នឹងអញ្ចឹង ការកំណត់ថ្លៃកែសម្រួលថ្លៃដោយតាផ្អែកទៅតាមប្រភេទនៃចំណែកទីផ្សារអូខេចំណុចបន្តកែសម្រួលថ្លៃអឺនៃការកាត់ចំណាយទីផ្សារវាជះឥទ្ធិពលទៅលើ ទីផ្សារយ៉ាងម៉េចនេះ to be effective market mass be segmentable មានន័យថាទីផ្សារដែលយើងត្រូវចង់នេះហ្នឹងគឺយើងអាចធ្វើបានតតែយើងអាច អាចញែកចំណាយទីផ្សារនឹងបានល្អទី2 mass different degree of demand នេះ Simon ចំណាយទីផ្សារនីមួយៗត្រូវតែជាចំណាយទីផ្សារដែលមាន តម្រូវការ ខុសគ្នាកម្រិតនៃតម្រូវការនឹងមានលក្ខណៈខុសគ្នាដែលយើងអាចញែកបានបាទចំណុចបន្ត watching the market cannot នេះ exceed the extra revenue obtained from the price difference និយាយថា សម្លឹងមើលទៅលើទីផ្សារមើលថាតើទីផ្សារនឹងអាចថែមឬក៏មិនអាចថែមទៅលើចំណូលបន្ថែមទៀតអត់ទៅលើកខណៈពេលដែលយើងដាក់កម្លៃលក់ខុសគ្នាអាហ្នឹងយើងសម្លឹងមើលទៅក្នុងទីផ្សារដែលយើងកាត់ហើយហើយមួយទៀតត្រូវដែរ legal ត្រូវតែស្របច្បាប់ ការកាត់ចំណាយទីផ្សារនិងការថ្លៃលក់នឹងត្រូវតែស្របច្បាប់ដែរមិនអាចទៅកាប់គេស៊ីទេណានេះ must be legal ការកំណត់ថ្លៃលក់ប្រភេទអ្នកខ្លះ គេរករឿងយើងហើយដូចយើងគិតទៅមិនចាំអីទេអឺសាមញ្ញធម្មតាយើងក៏ធ្លាប់ដឹងដែរមិនអត់ទេ ពេលដែលយើងជិះម៉ូតូទៅទិញទៅទិញឈូកលក់តាមផ្លូវឬក៏តំណែងអីផ្សេងផ្សេងណាជិះជិះម៉ូតូទៅទិញតម្លៃផ្សេងដល់ពេលជិះឡានទៅទិញតម្លៃផ្សេងអានេះគូធ្លាប់ជួប ពេញកាលទេកាលណាទេការចំនួន2000ជាងទៅ ភ្នំប្រសិទ្ធទៅលេងអញ្ចឹងណាជិះម៉ូតូទៅលេងអញ្ចឹងទៅអញ្ចឹងដល់ពេលជិះឡានទៅលេងតម្លៃផ្សេងមែនហ្នឹងធ្លាប់ធ្លាប់អាហ្នឹងមានន័យថាអ្នកលក់ហ្នឹងគាត់ចេះកាត់ចំណាយទីផ្សារឲ្យទៅតាម ប្រភេទនៃអឺមនុស្សណាអ្នកដែលមកមកមធ្យោបាយជិះឡានមានន័យថាគាត់មានលុយមានកាយគាត់កាត់ចំណាយទីផ្សារហើយគាត់លក់ក្នុងតម្លៃផ្សេងហ្នឹង អូខេចំណុចបន្តការកែសម្រួលទៅលើ ថ្លៃនេះ psychological pricing occur when seller consider the psychology for price and not simply the economic ពាក់ព័ន្ធគ្នាជាមួយនឹង psychological pricing ថ្លៃចិត្តសាស្ត្រថ្លៃចិត្តសាស្ត្រនេះគឺកើតឡើងនៅគណៈពេលដែល ថ្លៃលក់ដែលប្រកបទៅដោយគិតការគិតទៅលើបែបសេដ្ឋកិច្ចមានន័យថា ការកំណត់ថ្លៃដែលគិតឃើញថាវា មានតម្លៃទាបឧទាហរណ៍ដូចជាអឺថ្លៃលក់តំណែងដាក់ថា19.19.90ដុល្លារ19.99សួរតា អឺតំណែងហ្នឹង20ដុល្លារឬក៏1ដុល្លារអឺ20ដុល្លារឬក៏10ដុល្លារតែ10ដុល្លារជាងទេឬក៏2ដុល្លារ2ដុល្លារគេអាចដាក់2ដុល្លារទេគេដាក់1រៀល99អាហ្នឹងគេហៅថា pricing uh, uh, psychological pricing បើអ្នកគិតពីសេដ្ឋកិច្ចគាត់ក្លែកមើលថាអានេះតែមួយមួយមួយណាមួយមួយទិញ10មុខអស់តែមួយទេប៉ុន្តែពេលទូទាត់លុយឡើងច្រើនណាអាហ្នឹង psychological pricing មួយទៀតកតុយអាកតុយគុតអាកតុយគុតគេមិនសូវទេច្រើនកតុយកតុយ9ក្បាលតូចគេយកក្បាលតូចក្បាល1បើក្បាល2អត់ចូលក្បាល3ទេគេយកក្បាល9.99 2.99យ៉ាងទៅ2.99 3.99អានឹងសល់តែមួយសេនមួយសេនទៀតហ្នឹងអាហ្នឹងហើយយើងមើលយើងឃើញតែតែ2ដុល្លារតាយើងអត់មើលទៅឃើញ3ដុល្លារទេបើយើងឃើញ3ដុល្លារហេអាហ្នឹងថ្លៃ3អានេះតែ2.9នេះគិតទៅក៏ពិត3ដែរអាហ្នឹងគេហៅថា psychological pricing ណាយើង សម្លឹងមើលទៅលើប្រភេទនៃអឺតំណែងដែលគេដាក់លក់នៅលើទីផ្សារ ភាគច្រើនគេប្រើយុទ្ធសាស្ត្រហ្នឹងច្រើនជាងគេ psychological pricing ដែលគេកំណត់លក់ទៅលើតម្លៃមួយ1000អត់ដាក់2000ទេដាក់1999នេះថ្លៃលក់ណាការពិតតម្លៃហ្នឹងវា2000បាត់ទៅហើយតំណែងហ្នឹងទូទួទូតកអីចឹងទៅណាឧបករណ៍អេឡិចត្រូនិកផ្សេងផ្សេងដែលគេលក់យើងដើរមើលតម្លៃលក់នៅក្នុងតាមទំនើបផ្សារទំនើបគឺគេប្រើភាគច្រើនគេប្រើហ្នឹង យុទ្ធសាស្ត្រថ្លៃបែបចិត្តសាស្ត្រការកំណត់ថ្លៃលក់ដោយផ្អែកទៅលើចិត្តសាស្ត្រហ្នឹង refer price នេះពាក់ព័ន្ធជាមួយនឹងការកំណត់ថ្លៃលក់ដោយផ្អែកទៅលើ refer price នេះជា price ដែល buyer carry in their mind and refer to when looking at a given price given product នេះ refer price ហ្នឹង refer price គឺសំដៅទៅលើតម្លៃដែលអ្នកទិញគាត់តែងតែចាំក្នុងចិត្តហើយគាត់តាមដានទៅលើតំណែងទាំងអស់ហ្នឹងទាំងតំណែងមួយចំនួនគាត់អឺផ្ដោតទៅលើតំណែងចាស់ផ្ដោតទៅលើតំណែងថ្មីគាត់យកមកគាត់ថាអេតម្លៃអានេះអឺល្អជាងតម្លៃនេះអឺទៀបជាងខ្ពស់ជាង ឬក៏ល្អជាងហើយគុណភាពយ៉ាងម៉េចដែរអញ្ចឹងទូទៅ refer price ហ្នឹងគឺអតិថិជនគាត់កំណត់យុទ្ធសាស្ត្រគាត់កំណត់គាត់តាមខ្លួនឯងអញ្ចឹងចំណុចទី1គឺនេះ noting current price ការកំណត់ចំណាំតាមរយៈបច្ចុប្បន្នភាពនៃទំនិញទី2ចាំទំនិញចាស់ហើយទី3អឺគាត់ទៅទិញអញ្ចឹងអា refer reference price នេះគឺ យើងត្រូវប្រយ័ត្នទៅលើតម្លៃទាំងឡាយណាទាំងតំណែងចាស់ទាំងតំណែងថ្មីត្រូវតែយកចិត្តទុកដាក់ពោះ buyer គាត់យកចិត្តទុកដាក់មែនទែនពេលខ្លះយើងប្រើយុទ្ធសាស្ត្រហ្នឹងដើម្បីឲ្យអតិជនទិញតំណែងរបស់យើងចូលក្នុងហាងទំនើបមិនប្រកាសថាគាត់ទិញទេគ្រាន់តែគាត់ដើរមើលអញ្ចឹងអាចចំណុចហ្នឹងគឺគេប្រើអានឹងបានណាគេប្រើអានឹងបានអឺគាត់អាច take note ទៅលើតម្លៃតំណែងនៃផលិតផលរបស់យើងក្នុងការលក់សាមញ្ញធម្មតានៅខណៈពេលដែលគាត់នៅមានឱកាសនៃបញ្ចុះតម្លៃគាត់មកទិញហើយថាគាត់ប្រៀបធៀបជាមួយនឹងតម្លៃចាស់អាហ្នឹងគេហៅថា reference price ណាហើយយើង អាចប្រើអាហ្នឹងបានដើម្បីទាញអតិថិជនអតិថិជនដែលគាត់មិនសូវទិញអ្នកដើរអ្នកចូលចិត្ត shop អឺ window shopping ណាចូលទៅក្នុងហាងគាត់ដើរមើលមើលជ្រែមើលតម្លៃមើលមើល ហើយតនេហ្នឹងក៏ដើរមើលទៀតដែរមួយអាទិត្យពីរអាទិត្យមួយខែគាត់តនេគាត់ចូលមើលតម្លៃហ្នឹងមិនដែរប្រែប្រួលដល់ពេលតម្លៃយ៉ាងចុះប្រែប្រួលគាត់ឃើញថាអូខេល្អតំណែងគាត់ចង់បានហើយគាត់ទិញយកអញ្ចឹងណាអាហ្នឹងអាហ្នឹងគេហៅប្រើប្រើយុទ្ធសាស្ត្រហ្នឹងដើម្បី ទាញអតិជនឲ្យគាត់ទិញផលិតផលអាហ្នឹងគេហៅថា reference price អូខេចំណុចបន្តបាទហើយក៏ជាចំណុច ចុងក្រោយដែរអេនៅឯនៅណាតកតងជាមួយនឹងការកែសម្រួលថ្លៃលក់បាទពាក់ព័ន្ធជាមួយនឹងការកែសម្រួលថ្លៃលក់មួយទៀតគឺ promotional pricing អានេះគឺយើងតែងតែជួបជាប្រចាំតែងតែជួបជាប្រចាំនៅខណៈពេលដែលគេលក់នៅលើទីផ្សារឃើញមានអ promotion promotion នេះ is one Price are temporary price below list price or cost to increase demand នេះអ្វីដែលយើងត្រូវគិត គឺជាយុទ្ធសាស្ត្រថ្លៃ promotion នេះគឺជាយុទ្ធសាស្ត្រថ្លៃមួយ ដើម្បី កំណត់ឲ្យថ្លៃវាទៀបជាង ថ្លៃធម្មតា ដើម្បីទាញតម្រូវការ ដើម្បីទាញតម្រូវការអញ្ចឹងនៅក្នុងនោះ ដែលអាចធ្វើទៅបាននេះយើងប្រើពាក្យ key ផ្សេងផ្សេងដែលយើងអាចយកមកប្រើគេប្រើពាក្យថា loss leader loss leader loss leader ដាក់ឯងមកឆ្ងាញ់ណាតម្លៃដាក់ទាបបំផុត price special event pricing យើងអាចធ្វើនៅ ក្នុងយុទ្ធសាស្ត្រថ្លៃលក់អីផ្សេងផ្សេង ក្នុងករណីពិសេស crash rebate low interest financing longer warranty free maintenance ណាអានសិតតែជារឿងដែលយើងអាច promotion ឲ្យគេបាន ណាខាសខាសខាស rebate អាច claim លុយមកវិញបាននៅ low interest financing អ្នកដែលបើអ្នកមិនសូវចាប់អារម្មណ៍ទៅលើហិរញ្ញវត្ថុមានន័យថាលុយគាត់តិចគាត់អាចប្រើនេះណាបើអញ្ចឹងនៅ ក្នុងនេះនៅក្នុង slide នៅក្នុងអឺ slide យើងមាន រូបភាពមួយ ដែលយើងប្រើ price reduction នេះ for sale សិតតែជា mega sale ណា50%នេះ price cut temporary cut ណានេះ buy now 0 0 0មិនដឹង0អីទេ all purchase នេះនេះមានលេខ6ទៀតអានឹងសត្វតាជាយុទ្ធសាស្ត្រនៅក្នុងការកំណត់ promotion ការ design របស់ខ្លួនឯងធ្វើម៉េចឲ្យវាមានលក្ខណៈល្អប្រសើរដែលវាអាចប្រើជាលក្ខណៈនេះអឺ យុទ្ធសាស្ត្រខាងក្រោមនេះអាហ្នឹង promotion របស់យើងហើយរឿងសំខាន់គឺ increase demand increase demand បង្កើននៅនឹងតម្លៃនៅពេលដែលថ្លៃចុះ demand កើនឡើងអូខេមួយទៀត risk សម្រាប់ promotion pricing យើងមានហានិភ័យណានៅកាលណាពេលដែលយើងប្រើយុទ្ធសាស្ត្រហ្នឹងទី1 use too frequently and copy by competitor can create deal front អានេះសំដៅទៅលើ ការដែលយើងប្រើ ជាយុទ្ធសាស្ត្រធ្វើឲ្យដៃគូប្រកួតប្រជែងគាត់ចាប់ផ្ដើម ដំណើរការដូចយើងដែរឬក៏ចម្លងយុទ្ធសាស្ត្ររបស់យើងណាហើយមួយទៀត customer who will wait for promotion and avoid buying at regular price អ្វីដែលសំខាន់មួយទៀតគឺអតិថិជនគាត់រងចាំ promotion លើក្រោយ រងចាំលើក promotion លើកក្រោយលើកក្រោយឲ្យតែមានយើងអាសា promotion ធ្វើអតិជនគាត់ រងចាំការ promotion ហ្នឹងនៅពេលតម្លៃធម្មតា គឺអត់ទិញគេលែងទិញតែម្ដងហើយមួយទៀតវាធ្វើឲ្យមានសង្គ្រាមនៃថ្លៃលក់អាហ្នឹងយើងមើលមកជួខាងហាងលក់សម្លៀកបំពាក់នៅម្ដុំផ្លូវកម្ពុជាក្រោមចាប់ពី stop សន្ធរមុខ ដេញទៅកើតរហូតទៅដល់សាថ្មីយើងជិះមកជួរនឹងមើលឃើញមានណាមានហាងខ្លះគាត់ promotion ប្រចាំឆ្នាំណាក៏ថ្ងៃណាក៏ promotion ដែរឃើញ promotion រហូតដាក់បិទ promotion អត់ដកតាណាទេអាហ្នឹងអាហ្នឹងហើយមកជួរហ្នឹងគឺសិតតែជា promotion អាវាទៅជា private ហើយនេះសង្គ្រាមថ្លៃលក់ម្នាក់ម្នាក់ប៉ុន្តែចូលទៅកាប់ឯងគ្រប់ណាប្រយ័ត្នអាហ្នឹងណាអាហ្នឹង private risk of promotional pricing អូខេមួយទៀតការកែសម្រួលយុទ្ធសាស្ត្រថ្លៃលក់ដោយផ្អែកទៅលើតំបន់ geographical ណាត្រូវបានគេប្រើដោយសម្រាប់អតិជនដែលមានផ្នែកខុសៗគ្នាតាមប្រទេសនីមួយៗតំបន់នីមួយៗជាដើមអញ្ចឹងហើយនេះអឺចំណុចទី1គឺ FOB or origin pricing នេះ FOB first obligation ណាអានេះ first first in first out អីជាដើមអាហ្នឹងករណីដែលយើងកំណត់ទៅលើ ថ្លៃដើមថ្លៃដំបូងនៃការលក់ណា uniform deliver pricing អាចពាក់ព័ន្ធជាមួយនឹងការបូកបញ្ចូលឬក៏កាត់ចោលទៅលើ ការដឹកជញ្ជូន zone pricing នេះគឺសិតតែជាយុទ្ធសាស្ត្រក្នុងការកំណត់តាមហ្សូនមួយមួយ basing point pricing ផ្អែកទៅចំណុចណាមួយ freight assumption pricing ការដឹកជញ្ជូនណាការរៀបចំការកែសម្រួលទៅលើ ការដឹកជញ្ជូនទាំងផ្លូវគោកនិងផ្លូវអាកាសជាដើមហ្នឹងគឺសិតតែជាតំបន់ដែលមានន័យថាអឺអាចប្រើតាមប្រភេទនៃក្រុមហ៊ុនដែលនៅឆ្ងាយឬក៏ក្រៅប្រទេសជាទូទៅណា geographical pricing តំបន់ប្រទេសនីមួយៗគឺគាត់អាចប្រើជាលក្ខណៈ geographical បាទតោះនេះ free on board នេះមានន័យថាចាប់ផ្ដើមដំណើរការមុន ហើយចាប់ផ្ដើមគិតគូរណា free on board a good are delivered to carrier at a little at title and responsible pass to customer នេះថាផ្ដល់មុនណា free on board original price គឺជាតម្លៃទំនិញដែលចែកទៅឲ្យ customer មុននេះ uniform deliver pricing មាន company charge the same price plus freight to all customer នេះអត្តន័យរបស់វាគឺ មានន័យថាក្រុមហ៊ុនគាត់ឆាចតម្លៃដដែលដែលរួមបញ្ចូលទាំងអឺថ្លៃដឹកជញ្ជូនដល់ customer មួយទៀត zone មាន company set នេះ two or more zone where customer within given zone pay single total price នេះ pay ទៅលើ single total price មានន័យថាគាត់តម្លៃយើងនៅក្នុងតំបន់ហ្នឹងគាត់យកតម្លៃនេះបើក្នុងតំបន់នេះទៅលក់តម្លៃនេះ basing point pricing main seller select given city as basing point នេះចំណុចណាមួយជ្រើសរើសចំណុចណាមួយហើយផ្ដល់ ការ charge charge all customer the freight cost associated from city នេះដូចអ្នកកំណត់ថ្លៃលក់ឬក៏ថ្លៃដឹងជូនក៏ពិតវាថ្លៃរួមគ្នាហើយគាត់ថាបើអ្នក នៅក្នុងភ្នំពេញឆាចតែ1ដុល្លារទេ តែអ្នកនៅខេត្តឆាច2ដុល្លារកន្លះហ្នឹងឯណាអាហ្នឹងថ្លៃដឹងជូនគាត់អញ្ចឹងបើគាត់ទិញអានេះគេគេគេរួមបញ្ចូល មានន័យថាតំណែងរបស់គេ គេបូកនឹងថ្លៃលក់ថ្លៃដឹកជញ្ជូនទៅហើយអញ្ចឹងតំណែងមួយដែលអ្នកទិញនៅតាមខេត្តលក់ឲ្យក្នុងតម្លៃប៉ុណ្ណេះអ្នកទិញនៅក្នុងក្រុងភ្នំពេញលក់ឲ្យក្នុងតម្លៃប៉ុណ្ណេះអញ្ចឹងទៅ base point ណា Freight absorption pricing mean seller absorb all part of actual freight charge as an incentive to attract business in competitive market នេះមានន័យថាកាត់តម្លៃស្លឹកដឹកជញ្ជូនអស់លីងហើយ ដោយសារតែ seller គាត់ឆាយខ្លួនឯងហើយលក់ក្នុងតម្លៃមួយដើម្បីទិញ market ពីដៃគូផ្គត់ផ្ចាយអាហ្នឹង freight absorption pricing អូខេអាហ្នឹងពាក់ព័ន្ធជាមួយនឹង price adjustment តា dynamic បន្តនេះ is when price are adjusted continually to meet the characteristic and need of the individual customer and situation នេះគឺសំដៅទៅលើ ការកែសម្រួលទៅលើថ្លៃលក់ហើយបន្តកែសម្រួលជារៀងរហូតរហូតទៅដល់ស្របជាមួយនឹងតម្រូវការរបស់អតិថិជនឬក៏លក្ខណៈបុគ្គលឬក៏លក្ខណៈនៃស្ថានភាពរបស់តម្រូវការរបស់អតិថិជនទាំងមួយអញ្ចឹងគាត់នៅតែវានៅតែតាក់ទងគ្នាមានន័យថាយើងត្រូវតែកែសម្រួលរហូតទៅដល់ គាត់អាច afford បានអាហ្នឹងកាយសម្រួលទៅលើគាត់តែទទួលសេវាបានឬក៏គាត់ទិញតំណែងយើងបានអាហ្នឹងគេហៅថា dynamic pricing ប៉ុន្តែហ្នឹងកម្រប្រើលើលោកកម្រមានតិចតួចបំផុតដែលគេប្រើទាំងក្រុមហ៊ុនបើនៅក្រៅប្រទេសអាហ្នឹងគេច្រើនប្រើ តែសម្រាប់នៅក្នុងស្រុកយើងដូចអត់ទេចំណេញបានកាន់តែច្រើន កាន់តែល្អអាហ្នឹងគឺជាយុទ្ធសាស្ត្រថ្លៃបាទ អូខេ international ចុងក្រោយ សម្រាប់ price adjustment strategy ថ្លៃលក់ជាលក្ខណៈអន្តរជាតិនេះ when price asset នៅគណៈពេលដែលយើង កំណត់ថ្លៃលក់នៅក្នុងប្រទេសមួយជាក់លាក់ទៅផ្អែកទៅលើកត្តាដូចជាកត្តាអីកត្តាសេដ្ឋកិច្ច កត្តាដៃគូប្រកួតប្រជែងកត្តាច្បាប់កត្តាហេដ្ឋារចនាសម្ព័ន្ធកត្តាទីផ្សាររបស់ក្រុមហ៊ុនគោលបំណងទីផ្សាររបស់ក្រុមហ៊ុនអញ្ចឹងកត្តាដែលយើងត្រូវកំណត់ ទៅលើថ្លៃលក់នៅក្នុងលក្ខខណ្ឌប្រទេសដែលយើងទៅទិញតំណែងនៅក្នុងប្រទេសនេះប្រទេសនេះប្រទេសនេះឬក៏គេមកទិញតំណែងក្នុងប្រទេសខ្មែរគឺធូរថ្លៃដូចចិនគាត់ផលិតតំណែងចេញពី អឺប្រទេសអឺយើងផលិតខោអាវសម្លៀកបំពាក់ដែលរោងចក្រចិនហ្នឹងគឺវាពាក់ព័ន្ធគ្នាជាមួយនឹងការអនុគ្រោះពន្ធណារាល់រោងចក្ររាល់ការផលិតអីពីប្រទេសកម្ពុជា made in Cambodia គឺត្រូវបានអនុគ្រោះពន្ធហ្នឹងតាមផ្លូវច្បាប់តាមអីផ្សេងផ្សេងតែដល់ពេលអនុគ្រោះពន្ធតម្លៃគឺវាធូរថ្លៃចូលទៅក្នុងប្រទេសទៅទៅអាមេរិកចូលទៅក្នុងប្រទេសអីដែលពាក់ព័ន្ធគ្នាជាមួយនឹងបញ្ហា EBA ពីបញ្ហាអីផ្សេងផ្សេងនោះកន្លងមកណាអញ្ចឹងគណៈពេលដែលយើងលក់តំណែងជាលក្ខណៈអន្តរជាតិគឺយើងគិតទៅលើកត្តាទាំង6នេះឯងដែលជាកត្តាយ៉ាង សំខាន់ក្នុងការកំណត់អញ្ចឹងហើយ បានប្រទេស ចិនភាគច្រើនគឺគាត់មកផលិតមកបង្កើតរោងចក្រនៅប្រទេសកម្ពុជា តម្លៃទី1ទី1គឺតម្លៃពលកម្មថោកទី2ការនាំចេញផលិតផលត្រូវបានអនុគ្រោះពន្ធអាហ្នឹងដែលយើង ដែលរឿងធំបំផុត ណានៅពេលដែលគាត់ដំណើរការគាត់យកតំណែងទៅលក់គឺធូធូថ្លៃមែនទែនតំណែងរបស់គាត់គាត់អាចលក់ចេញក្នុងតម្លៃទៀបជាងទីផ្សារជាងដៃគូគប់ចេញអញ្ចឹងហើយគាត់ផលិតគាត់មកបង្ការរោងចក្រនៅស្រុកខ្មែរអូខេហើយបណ្ដាប្រទេសផ្សេងទៀតក៏អញ្ចឹងដែរអញ្ចឹងវាមានលក្ខណៈនៃការអនុគ្រោះពន្ធផ្សេងផ្សេងគ្នា Price change ដូចជា U ដែរ1 2 3 4 5 6 7 8 9 10 10 slide ទេប្រហើយតែម្ដងទៅណាសល់ចំណុចចុងក្រោយនៅក្នុងមេរៀននៃយុទ្ធសាស្ត្រថ្លៃគឺ price change ការផ្លាស់ប្ដូរទៅលើតម្លៃថ្លៃលក់ណា ចំណុចទី1នៃការដែលយើងផ្លាស់ប្ដូរនេះការផ្លាស់ប្ដូរដំបូងបំផុត initiative pricing change ការផ្លាស់ប្ដូរដំបូងនៃការចាប់ផ្ដើមគឺ price cut occur due to កាត់តម្លៃលក់ខណៈពេលដែលនេះ excess ครับមានន័យថាមានលើសលើសចំណុះណា excess capacity លើសចំណុះមួយទៀត increase market share មានន័យថាលើសចំណុះហ្នឹងអាចតំណែងលើសអាចនៅលើទីផ្សារសម្បូរទៅដោយតំណែងហ្នឹងអាហ្នឹង excess capacity ហើយអឺចំណុចទី2គឺយើងចង់ទាញ market share ឲ្យធំ ដាក់តម្លៃលក់ទៀបធ្វើឲ្យអឺមានគេទិញច្រើន ធ្វើឲ្យ market share យើងកាន់តែធំមួយទៀត price increase from នេះអញ្ចឹងការករណីដែលថ្លៃមានការផ្លាស់ប្ដូរវាមានទាំងការកាត់បន្ថយ ថ្លៃលក់ឬក៏បង្កើនថ្លៃលក់អញ្ចឹងបង្កើនបង្កាត់ថ្លៃលក់ដោយសារកត្តាទាំងពីរនេះហើយបង្កើនថ្លៃលក់ដោយសារកត្តា ចំនួន3ទី1 cost inflation នេះអតិផរណាអតិផរណាទៅលើថ្លៃដើម មានន័យថាថ្លៃដើមឡើងចុះ ចឹងយើងត្រូវតែបង្កើនដែរមានន័យថាការផលិតរបស់យើងថ្លៃដើមរបស់យើងវត្ថុធាតុដើមដែលយើងទិញយកមកផលិតគឺវាកើនឡើងនៅពេលកើនឡើងធ្វើឲ្យតម្លៃនៃការលក់របស់យើងក៏កើនឡើងដែរយើងមិនអាចរក្សាដដែលទេបាទហើយទី2គឺ increase demand មានតម្រូវការណាមានតម្រូវការកើនឡើងបើតម្រូវការកើនឡើងក៏យើងត្រូវតែ អឺអឺកាត់បន្ថយដែរអេយើងត្រូវតែប្រកាន់តម្លៃដែរទី3គឺ lack of supply lack of supply លក្ខណៈ supply ខ្វះខាតទៅលើការផ្គត់ផ្គង់ណាខាតការទៅលើការផ្គត់ផ្គង់អូខេអញ្ចឹង3ចំណុច2ចំណុចណាការកើនការចុះ ហើយ buyer reaction to price change នេះពាក់ព័ន្ធជាមួយនឹងអេយ៉ាបតអ្នកទិញក្នុងការប្រតិកម្មទៅលើការផ្លាស់ប្ដូរនៃតម្លៃអឺចឹងអានេះសិតតែជារឿងដែរសំខាន់បំផុតសម្រាប់យើងខណៈពេលដែរយើងត្រូវគិតទៅលើការកែសម្រួលថ្លៃលក់ហ្នឹងបើកើនមានន័យថា product is hot នេះ price increase product is hot company greed ពេលខ្លះវាជារឿងមួយដែលយកចិត្តទុកដាក់ទៅលើតម្លៃតែតើតែផលិតផលដែលវាឆ្លងទៅលើអឺខ្វះខាតទៅលើទីផ្សារអានេះជារឿងមួយដែលអឺយកចិត្តទុកដាក់ខ្លាំងមែនតើមានន័យថាតម្រូវការនៃផលិតផលគឺច្រើនខ្លាំងធ្វើឲ្យយើងអាចទទួលយកបានអឺចឹងហើយបានយើងអាចកើនបាន តែមិនចេះតែឡើងទេតកតងជាមួយនឹងការតម្លើងថ្លៃលក់ ទី2 price cut new model will be available នេះគេ cut price ចោលគណៈពេលពេលខ្លះដោយសារតែតំណែង model ថ្មី ទៅចិត្តមកដល់ហើយអញ្ចឹងគេ clear អាចាស់ចោល model are not selling well មួយទៀត model ហ្នឹងវាមិនសូវល្អគេកាត់ចោលហ្នឹងពួក promotion ហ្នឹងបចុះ50បចុះ40បចុះ30ហ្នឹងហើយមួយទៀត quality issue quality issue បញ្ហា គុណភាពនៃតំណែងមើមមមមលក់ចេញអស់ទៅណាឬក៏ចិត្តហួសដេឡេណាយើងតែមើល price cut ហ្នឹងតែមើល50% 70%នៅអាហារនៅក្នុង macro micro នៅក្នុងអឺ EON អីយើងមានតម្លៃដែលចិត្តហួស delay អាហ្នឹងតែ quality issue គេចាប់ផ្ដើមសល់មួយថ្ងៃពីរថ្ងៃចិត្តហួស delay គេចាប់ផ្ដើមនេះហ្នឹង price change បន្តនេះ responding to price change question នេះនេះ why did the competitor change the price អានេះរឿងដែលត្រូវផ្លាស់ប្ដូរត្រូវឆ្ងល់ត្រូវកើតទៅលើសំងល់ចំណុចទាំងអស់ហ្នឹងនេះ is the price cut permanent or temporary តើតម្លៃហ្នឹងកាត់ថ្លៃលក់ហ្នឹងបថយជាអចិន្ត្រៃយ៍ឬក៏ជាបដាសន្នតើតម្លៃ ជា adaptable ទៅលើ market share ទៅទេជាមួយនឹង profit out មួយទៀត will competitor response តើដៃគូប្រយុទ្ធប្រជែងនឹងគាត់ឆ្លើយតបអត់ពេលខ្លះយើងកាត់អឺយើងកាត់ធ្វើឲ្យដៃគូប្រយុទ្ធប្រជែងគាត់ឆ្លើយតបអញ្ចឹងវាមានការប្រែប្រួលដូចគ្នាចឹងនៅពេលដែលយើងកាត់នៅខណៈពេលពាក្យថាកាត់ឬក៏កើនសំនួរហ្នឹងគឺស្របទាំងពីរណាពេលដែល price change សំនួរហ្នឹងត្រូវឆ្លើយតប ទាំង4សំណួរណាមានចាត់បុលអត់អូខេ solution reduce price to make competitive competition នេះកាត់បន្ថយថ្លៃលក់ដើម្បីឲ្យស្របជាមួយ នឹងការប្រកួតប្រជែងនេះ maintenance price but raise the pursue value through communication នេះរក្សាតម្លៃប៉ុន្តែ raise ដើម្បីធ្វើម៉េចឲ្យមានកំណើននៃការទទួលនៃការតំណែងតំណងល្អ ទី2ទី3 improve quality and increase price នេះបង្កើនគុណភាព ហើយបង្កើនថ្លៃលក់ទី3ទី4នេះ launch lower price fighting brand នេះដើម្បីអឺដាក់ដំណើរការលក់ក្នុងតម្លៃទាបដើម្បី build brand ឲ្យយើងបានល្អប្រសើរណាអូខេតោះបន្តទៀតនេះការឆ្លើយតបជាមួយនឹងការផ្លាស់ប្ដូរនៃតម្លៃនេះ អ្វីដែលយើងមុននឹងពេលដែលយើងត្រូវការផ្លាស់ប្ដូរទៅលើថ្លៃលក់ណាយុទ្ធសាស្ត្រហ្នឹងគឺខ្លាំងមែនទែន Has competitor cut price បើ yes will lower price negative effect or uh, our market share and profit នេះសិតតែជាសំណួរដែលយើងត្រូវឆ្លើយតបអឺក្នុងគណៈពេលដែលយើងធ្វើផ្លាស់ប្ដូរទៅលើ តម្លៃកែសម្រួលទៅលើតម្លៃយើងអាចកើនយើងអាចថយនេះបើយើង ខាត់មិនដែរ ហ្នឹងសំណួរដេញបើ yes គេសួរថា can sell effective action and taken ហើយបើ no រុញទៅលើ no រុញទៅលើ hold current price continue to monitor competitor price ណែ has competitor cut price ណែដៃគូប្រកួតចេញកាត់អត់ no អញ្ចឹងយើងត្រូវតែ តាមដានទៅលើថ្លៃលក់របស់អតិថិជនបាទដៃគូប្រកួតចេញ with the lower price negative affect our market share and positive សួរថាតើថ្លៃទៀបវាអាចជាអត្តពលអវិជ្ជមានទៅលើ market share របស់យើងឬក៏ profit របស់យើងទេបើសិនជា no បន្តណាករណី yes វិញចុងក្រោយ cancel effect can ឬក៏ should effective action to taken ត្រូវតែចាប់យកចិត្តទុកដាក់ទេបើយេសយេសទៅជើដំណាក់កាលនេះចាប់ដើមអនុវត្តអញ្ចឹងមុនពេលដែលយើងឆ្លើយតបជាមួយនឹងការផ្លាស់ប្ដូរថ្លៃទៅឆ្លោទៅកោតចោតសំណួរចំនួន3ហើយធៀបជាមួយនឹងដៃគូប្រកួតប្រជែងហើយប្រើយុទ្ធសាស្ត្រនេះណាអូខេអញ្ចឹងយុទ្ធសាស្ត្រដែលយើងត្រូវប្រើទី1 reduce try ដែលបើយេសណា raise raise perceived value អានេះជាចំណុចទីគុណសម្បត្តិខណៈពេលដែលយើងអឺ cut change price cut ឬក៏ increase ណា improve quality and increase price loan low price អញ្ចឹងប្រើប្រើយុទ្ធសាស្ត្រហ្នឹងដើម្បី respond ទៅលើ price change ហ្នឹងជាយុទ្ធសាស្ត្រអូខេនេះ public policy and pricing within channel level នេះ fry fixing អានេះថេមានន័យថាថ្លៃលក់ថេ seller must set price without taking to competitor អត់ខ្វល់មួយដៃគូដាក់កំណត់ថ្លៃទេពី dictionary pricing selling below cost with the intention of punishing competitor or gaining higher long term profit by putting competitor out of the business នេះ predictory pricing យុទ្ធសាស្ត្រក្នុងការ ព្យាករទុកក្នុងការថ្លៃលក់បណ្ណានេះព្យាករនឹងគឺសំដៅទៅលើ ការដាក់ទោសឲ្យដៃគូប្រកួតប្រជែងដើរចេញពីទីផ្សារ រួចហើយចាំ long profit អានេះលក់សម្រាប់គេហើយចាំអឺចុងក្រោយ យើងប្រមូលទុនមកវិញតាមរយៈអតិជនដួលដៃគូប្រកួតប្រជែងដួលហើយអញ្ចឹងសល់តែយើងឯងអាហ្នឹងគេថា predictory pricing ណាអូខេចំណុចបន្ត pricing across channel level អ្នក Robinson Portman Act អ្នក prevent unfair price discrimination by ensuring that the seller offer the same price term to customer at given level of trade នេះ Robinson Portman ហ្នឹងគាត់ act មានន័យថាជាគោលការណ៍ណែនាំនិងច្បាប់កំណត់ការពារទៅលើ ថ្លៃលក់ដែលមាន លក្ខណៈ ប្រកួតប្រជែងគ្នាខ្លាំងណាអានេះគឺគឺជាគោលការណ៍នៃការកំណត់ច្បាប់របស់អាមេរិកមួយនេះ Robinson Patent Act គឺជាគោលការណ៍ក្នុងការកំណត់ច្បាប់ថ្លៃលក់ ដើម្បីការពារទៅលើ discrimination ការរើសអើងទៅលើថ្លៃលក់ដែលមានលក្ខណៈមួយអយុត្តិធម៌ហ្នឹងអញ្ចឹងគេមានច្បាប់មានទម្លាប់ដែរអូខេចំណុចបន្ត នេះ Robinson Act នេះ price discrimination is allowed if the seller can prove the cost different differ when selling to different retailer នេះនេះគណៈពេលដែលយើងមានទោសទណ្ឌគណៈពេលដែលអាចធ្វើបានតោះតែ seller គាត់អាចបង្ហាញផុសតាងថាគាត់ទិញតំណែងនៅកន្លែងនេះខុសពីកន្លែងនេះអាហ្នឹងណាអាហ្នឹងជាច្បាប់របស់គេ if the seller manufacture a different quality of the same product for different retailer នេះជាមួយទៅលើថ្លៃជាមួយនឹងគុណភាពណា Robinson Patent Act អាហ្នឹងគឺជាច្បាប់របស់អាមេរិកដែរគេទប់ស្កាត់ទៅលើយុទ្ធសាស្ត្រថ្លៃអូខេនេះ pricing across channel level retail or resale price maintenance is one នេះប្រើ price maintenance នេះត្រូវបានប្រើនៅគណៈពេលដែលរោងចក្រតម្រូវឲ្យ dealer charge specific នេះ retail price for its product នេះ charge price maintenance យុទ្ធសាស្ត្រក្នុងការកែថែទាំទៅលើ ថ្លៃលក់នៅក្នុងប្រើនៅពេលដែលហាងលក់រាយណាប្រើនៅគណៈពេលដែលរោងចក្រតម្រូវឲ្យ dealer អ្នកដែលយកចែកចាយបន្តហ្នឹង charge ណាតម្លៃបន្ថែម នៅក្នុង product ណាមួយ នៅ ក្នុងផ្នែកហ្នឹងណា ជាងគេអាចអនុញ្ញាតឲ្យអូខេនេះ destructive មួយចុងក្រោយបាទចុងក្រោយ deceptive pricing យុទ្ធសាស្ត្រក្នុងការអឺកំណត់ថ្លៃលក់បែបអឺមិនចោះសម្រងឬក៏នេះត្រូវបានកាត់ឡើង នៅពេលដែល seller state the price or price saving that mislead consumer or are not actually available to consumer មានន័យថាថ្លៃមួយចំនួនត្រូវបានសេវតែក៏វាចាត់តពលទៅលើអតិថិជនដែលគាត់ប្រើប្រាស់ហ្នឹងគឺវាមិនពិតប្រាកដ scan fraud failure មានន័យថា dis distill pricing ហ្នឹងមានន័យតែកុហកថ្លៃបោកដាក់លក់ប៉ុណ្ណេះតម្លៃលក់ប៉ុណ្ណោះអញ្ចឹងណាហ្នឹង scan price confusion result ហ្នឹងអញ្ចឹងនៅទាំងអស់ហ្នឹងមានន័យថាកុហកយុទ្ធសាស្ត្រថ្លៃកុហកហ្នឹងគឺអាចបោកបញ្ឆោត បានសម្រាប់អ្នកទិញ។ តែយើងមិនអាចប្រើទេប៉ិនមានគេប្រើនេះ price confusion result win firm employ pricing method that make it's different for consumer to understand what price they are really paying នេះអាការអាដាក់តម្លៃបន្លំណាអាហ្នឹង deceptive pricing អញ្ចឹងធ្វើម៉េចបន្លំធ្វើម៉េចឲ្យបានអញ្ចឹងអូខេអញ្ចឹងគឺដូចជា leverage ឲ្យដែរហើយមេរៀនយើងក៏ចប់ ចឹងហើយសង្ឃឹមថាយើងអាចសម្រាប់អ្នកដែលមានចម្ងល់មានសំណួរក៏អាចសួរបានហើយអូខេចឹងបញ្ចប់មេរៀនត្រឹមប៉ុណ្ណេះណា